បានស្រុកស្រាខែពេញបរមីចោធ្លាក់ងាយបៃបៃរាត្រីយប់មើយន់សារវ៉ាន់ស្រុកស្រាខែពេញបរមីចោធ្លាក់ងាយបៃបៃរាត្រីយប់មើយន់រំច្រៀងអបអអំណរពេកពុនថ្ងៃប្រជាជន ជាជនបានរូបជាថ្មី3ឆ្នាំ8ខែខ្មែរសែនវេទនីទីរុនណាយក្រំគ្រីពលពតត្រឡៃ3ឆ្នាំ8ខែខ្មែរសែនវេទនីទី វតាសងគ្រោះផុតខ្សែជីវិតមានតម្លៃថ្ងៃ7មករាបានគុណទេវតាសងគ្រោះផុតខ្សែជីវិតណាយមានតម្លៃថ្ងៃ7មករារីមានទំនុកសម្ដេចពុកដឹកនាំបីបាច់ញើយថែទាំទាំងពីបា ចនយោបាយឈ្នះឈ្នះតាចោតាជះរាំងភ្លឺដូចថ្ងៃអគ្គមគ្គទេសឯកនយោបាយឈ្នះឈ្នះតាចោតាជះរាំងភ្លឺដូចថ្ងៃយុទ្ធសាស្ត្រចតកោនវត្តនៈភាពក្រៃកម្ពុជាល្បាញល្បីរុងរឿងកានកានយុទ្ធសាស្ត្រចតកោនវត្តនៈ ក្រៃកម្ពុជាល្បាញល្បីរុងរឿងតានតានប្រជាត្រេកអរស្មោះសរដឹងគុណបាំងប្រជាជនដល់ក្តីសុខសានណែប្រជាត្រេកអរស្មោះសរដឹងគុណបាំងប្រជាជនដល់ក្តីសុខសាន ចាំជាប់ក្នុងចិត្តគ្មានថ្ងៃភ្លេចបាន ស្រីប្រប់ងាយគ្រប់ប្រានអរគុណសន្តិភាពចាំជាប់ក្នុងចិត្តមានថ្ងៃភ្លេចបានស្រីប្រប់ងាយគ្រប់ប្រានអរគុណសន្តិ ទេសមានទំនុកសម្ដេចពុកដឹកនាំបីបាច់ញើយថែទាំអង្គពីបារក្សាងរាជមានទំនុកសម្ដេចពុកដឹកនាំបីបាច់ញើយថែទាំអង្គពីបា កមេតាគុណតថ្លៃថ្លាទេវតាដាដីអគ្គមគ្គទេសឯកនយោបាយឈ្នះឈ្នះដែលជោដែលជះរាំងភ្លឺដូចថ្ងៃអគ្គមគ្គទេសឯកនយោបាយឈ្នះឈ្នះដែលជោដែលជះរាំងភ្លឺដូចថ្ងៃ យុទ្ធសង្ចតកោនវឌ្ឍនភាពក្រៃកម្ពុជាល្បាញល្បីរុងរឿងតាងតានយុទ្ធសង្ចតកោនវឌ្ឍនភាពក្រៃកម្ពុជាល្បាញល្បីរុងរឿងតាងតាន ប្រជាត្រេកអរស្មោះសរដឹងគុណបាំងប្រជាជនដល់ក្តីសុខសាន្ត ជាត្រេកអស្មោះសដឹងគុណតាំងប្រជាជនផ្ដល់ក្តីសុខសានចាំជាប់ក្នុងចិត្តមានថ្ងៃភ្លេចបាន ស្រីប្រប់ងាយគ្រប់ប្រានអរគុណសន្តិភាពចាំជាប់ក្នុងចិត្តមានថ្ងៃភ្លេចបានស្រីប្រប់ងាយគ្រប់